ហេតុអីមិនរស់ដើម្បីផ្គប់ចិត្តខ្លួនឯងខ្លះមិនក៏ផ្គប់ចិត្តគេម៉េះមែនទេមែនទេមែនទេអាត្មាអាណិតអាណិតអីផ្គប់ភ្នែកគេសោះណាជឺខ្លួនឯងជឺខ្លួនឯងសឹងអីអស់លុយហើយជឺខ្លួនឯងណាហ្នឹងហ្នឹងអ្នកខ្លះអាចគ្រោះថ្នាក់ ដល់ជីវិតទៀតហ្នឹងហើយហ្នឹងគិតខុសគិតខុស ធាតុពិតមនុស្សយើងលក្ខណៈធម្មជាតិល្អគ្រប់គ្នាទេប៉ុន្តែល្អទៅលើអីល្អទៅលើអំពើឯងល្អទៅលើចរិយាល្អទៅលើអំពើល្អទៅលើសេចក្តីល្អនឹងល្អទៅលើការងារឥឡូវអាត្មាលើកឧទាហរណ៍ដូចតួកុនអឺ Hollywood ខ្លះ គ្មានទៅស្អាតអីប៉ុណ្ណោះប៉ុន្តែដល់ពេលគាត់ធ្វើការងារអីដែលវាខុសគេដែលគេចាប់អារម្មណ៍អីអីចឹងទៅគាត់ទៅជាល្បីទៅហ្នឹងហើយដូចជាខីចាន់ឈិនឡុងស្គាល់ហើយធ្លាប់មើលហ៎គេផ្លិចក៏ផ្លុកហ្នឹងអាការពីដំបូងគាត់និយាយប្រវត្តិគាត់មិនចង់ឲ្យសើចគាត់ណាគុំតាតារាល្បីបើសិនគេអត់ធ្លាប់ស្គាល់គ្មានស្អាតជាងគេស្អីទេមែនទេដើរតិចតិចតិចតិចទេហ្នឹងហ្នឹងហើយ គាត់គាត់និយាយកាលកាលគាត់នៅជា stuntman នៅអាតួកណ្ដាប្រគ្រប់គេហើយកាលនោះលីសាឡុងនៅ ជាតួឯកឡើយមិនតាន់ស្លាប់ហ៎គាត់ចង់តែជាប់មុខក្នុងកាមេរ៉ាគេ គឺខណៈខូច feel ហ្នឹងខឹងគាត់ខឹងគាត់គឺខូច feel គាត់ធ្វើតួអ្នកបំរើឬក៏ស្អីស្អីគាត់ដើរដើរគាត់អើតមើលអាកាមេរ៉ាឲ្យវាចូលកាមេរ៉ាបន្តិច គេត្រូវលុបកសែតចោលនឹងប្រហែលដងហ្នឹងហើយគេខឹងគេខូចខូច feel គេហ្នឹងហើយហើយដល់ពេលអឺលីសាឡុងស្លាប់ទៅគេរកតួណាមិនបានក៏យកគាត់គ្រាន់តែគេឆ្លោះគ្នាថាម៉េចបានយកគាត់ហ្នឹងថាច្រមុះក៏ធំភ្នែកទូចទូចច្រមុះធំឃើញអត់តន់ល្បីអត់តន់អីគេមើលអត់ឃើញស្អាតទេហ្នឹង ហើយទេពិតគាត់មានកែសម្រស់គាត់ណាអត់ទេតើថតរឿងទី1ស្មើមើលប្រវត្តិគាត់គេគេដាក់ថា second Bruce Lee គាត់ធ្វើមើងម៉ាត់អីដូច Lee Salong ដែរអញ្ចឹងណាដល់ថតហើយចាក់ប្រចាំងមានណាមើលហ៎អត់អត់ចុះធ្វើអត់មែនជាចរិតខ្លួនឯងទៅធ្វើមើងម៉ាត់ដូច Lee Salong ដែរហ៎ ដល់ពេលគាត់មើលគាត់ថាកុំថាឡើយអឌៀនកុំថាឡើយទស្សនិកជនសូម្បីតែគាត់ខ្លួនឯងក៏គាត់មិនចេះមើលតែគាត់សុំអង្វរគេគាត់សុំថតរឿងទៀតគាត់ថាសុំថតតាមរឿងទៀតទេតែឲ្យតាមចរិតគាត់កុំកុំឲ្យគាត់ធ្វើតាមគេគាត់លោតកំិចកំមើមកំភ្លុកកំផ្លែអាក្បាច់គុណមិនមែនក្បាច់គុណទៅជាក្បាច់ស្អីឈួតឈួតរបស់គាត់ចឹងទៅណាដល់ចឹងទៅគេចូលចិត្តមើលគឺសួរថាគាត់ល្បីដោយសាររូបស្អាតថាអត់ទេ ឧស្សាហ៍ក៏មិនក៏មើមមកគាត់ហ្នឹងចឹងនិយាយថាមនុស្សស្អាតឬមិនស្អាតគួរជាទីចូលចិត្តឬអត់មែនទេមែនរូបភាពអាហ្នឹងគ្រាន់តែជា ផ្នែកមួយទេមែនទេណារួចពីហ្នឹងទៅជាតួល្បីទៅសួរថាតួរងដើរចិត្តគាត់នឹងស្អាត ជាងគាត់មកកណោបើគាត់តួអាចរហូតអាតួអាក្រក់ខ្លាំងសង្ហាជាងគាត់រឿងលំខ្ពស់ស្រឡះស្អប់ ហ្នឹងហើយឃើញទេដើរទូឯងរហូតដល់ចាស់នៅទូឯងទៀតមុខលឹងជ្រួញអស់នៅទូឯងទៀតឃើញឃើញដល់មែនទេមនុស្សដែលគេ ចូលចិត្តឬក៏មិនចូលចិត្តអា appearance ខាងក្រៅហ្នឹងมันมันសំខាន់បាទនេះសិល្បៈផងសិល្បៈមែនតែនទៅអារូបសម្បត្តិហ្នឹង សំខាន់ណាមែនទេណាបើគាត់មិនបាច់អឺដូច Mr អីគេ Mr អីដែលដាច់ដៃដាច់ជើងអស់ ស្អីឈ្មោះស្អីនៅនៅសល់អាជើង កវែកវែកវែកត្រូវអាលេងបាល់ក៏កើតហែលទឹកក៏កើត ហើយคล้ายជាអ្នកនិយាយលើក ទឹកចិត្តល្បីពេញពិភពលោកតើណាគេចង់សតថតមួយដែរហើយអត់ដាក់អត់ជើងណាហើយឯងនៅទមូលអន់ចិត្តទៀតឃើញទេអញ្ចឹងវាមិនសំខាន់ថាមកជារូបភាពអីទេ រាងកាយយ៉ាងម៉េចអត់សំខាន់ទេសំខាន់យើងឆ្នៃការងារការគិតការនិយាយឲ្យកើតជាប្រយោជន៍គេត្រូវការហើយមែនទេនឹងដូចញាតិញោមមុនអាត្មាទៅទេហងៃមិនមិនមកពីអាត្មាបុរសសង្ហាទេមែនទេគេយកទៅស្ដាប់តើមែនអត់ហ្នឹងហើយអញ្ចឹងអឺ ឃើញព្រះសម្មាសម្ពុទ្ធសម្ដែងពីអឺកុសលាធម្មាពួកធัวជាកុសលមានន័យថាធัวដែលគួរចម្រើនណាគឺចម្រើនផ្នែកល្អផ្លូវចិត្តទេ រាងកាយនេះវាកាន់តែទ្រុឌទ្រោមហើយចំណាស់ណាស់ហ្នឹងហើយដូចថ្មអីគ្មានទៅខ្លាយទៅជាក្មេងវិញអីទេ វាកាន់តែទៅហើយប៉ុន្តែផ្លូវចិត្តអាចចម្រើនកាន់តែល្អកាន់តែបានប្រយោជន៍មែនទេណា ប៉ុន្តែដែលព្រះអង្គឲ្យពិចារណាថាចាស់ធម្មតាហ្នឹងកុំឲ្យយើងខ្វល់ពេកតែវាចាស់ចាស់ទៅហ្នឹងចាស់ចាស់ទៅហ្នឹងឯធัวហើយកន្លែងពិចារណាឃើញថាចាស់ចាស់ទៅហ្នឹងព្រោះយើងមិនចង់ស្លាប់ពីក្មេងទេណាមិនចង់ទេព្រោះកុំចាស់ហ្នឹងហ្នឹងដូចជាដូនហ្នឹងកាល40ឆ្នាំមុនមិនមុខចឹងណាឥឡូវម៉ានហើយចិត្តប៉ែតហើយនងហើយ ហើយកាលពី60ឆ្នាំមុនមិនដែរគួសមដែរមកមកឆ្នាំ60 62អាយុ62មកនឹងម្ដងហ្នឹងហ្នឹងពីខែពុតមើលទៅក្មេងជាងវ័យមែនអាត្មាស្មានតែទំចិត្តអីតាហ្នឹងអត់មានប្រើផលិតផលអីហ៎ អីបើមិនលាក់មិនលៀបប៉ុណ្ណឹងឯងលៀបលោជិះហ្នឹងអឺជាតិមិនដែលលៀបអីទេតើតោអឺហើយទី2ព្រះអង្គឲ្យពិចារណាថាព្យាធិធម្មមហេព្យាធឹងអនតីតោអញនឹងគង់តែឈឺទេឈឺនេះឈឺនោះមិនខានទេហ្នឹងតែមានរូបមានរោគអា ឈឺតិចឈឺច្រើនមិនដឹងទេអញ្ចឹងការពិចារណាហ្នឹងមានមានមានលទ្ធផលល្អពីរទីមួយយើងដឹងថារាងកាយនេះតែមិនស្រួលឈឺអញ្ចឹងយើងអាចថែទាំសុខភាពមែនទេព្រោះដឹងថាហូបអីមិនស្រួលខ្ជិលហាត់ប្រានស្អីស្អីហ្នឹងឈឺលឿនណាហ្នឹងហើយគេងមិនគ្រប់ពេលត្រូវគេកន្លែង check telephone ហ្នឹងឈឺ ដែលវិចារណាថាអញគង់តែឈឺទេរាងកាយហ្នឹងស្រួមស្រួលឈឺឥឡូវហ្នឹងអានឹងអត្តន័យមួយដើម្បីឲ្យយើងបាន ថែរក្សាសុខភាព